អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយឥឡូវយើងមកត្រឡប់មកមើល server នោះដងវិញអឺដោយអ្វីអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងនៅដងពេលបច្ចុប្បន្នគឺមាន Glo លេខច្រើនជាងដល់គោថ្មីថ្មីហ្នឹងហើយហើយចំពោះតម្លៃ Hero បើខ្ញុំនិយាយមកទៅតម្លៃវាក៏អែមដែរហ្នឹងហើយ Hero មិនសូវជាខាតប្រហែលទេនៅពេលអ្នកទាំងអស់គ្នាវាលេងនៅនគរអដងហ្នឹងហើយអូខេថ្ងៃនេះយើងមកធ្វើការស៊ី អា key goal នេះហ្នឹងហើយហើយចាំមើលវាបានប្រហែល goal ឥឡូវខ្ញុំសុំដាក់ goal ចូលនៅក្នុងនេះអស់សិនដើម្បីយើងចង់ដឹងថាអូខេអស់ប្រហែលហ្នឹងយើងបាន goal ប្រហែលនេះមើល1 2 3 4 5 1 2 3 4 5អញ្ចឹង25អឺនេះ25 25 5 50នេះបើយើងដាក់នេះមកលើវិញអញ្ចឹងណាហ្នឹងហើយគឺ50ត្រឹមអញ្ចឹង50អឺ goal back នេះតើវាបានប្រមាណហ្នឹងហើយប៉ុន្តែមុននឹងចូលដល់ការស៊ីខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ត្រឡប់មកលេងយត់ដងណាហ្នឹងហើយពេលបច្ចុប្បន្ន PK ក៏មាន Dice Sphere ក៏មានប៉ុន្តែជាទូទៅភាគច្រើនគេលេង Dice Sphere ច្រើនជាង PK អញ្ចឹងប៉ា SM អ្នកទាំងអស់គ្នាចេះលេងប៉ា SM ណាហ្នឹងហើយរៀងមានគ្នាលេងច្រើនជាងខ្ញុំបន្តិច តែដល់ពេលខ្ញុំ EZ ចេះតោះអ្វី PK បាត់ខ្ញុំលេងហើយជាទូទៅបើសិនជាករណីអ្វីមួយ ស្មើទេគឺខ្ញុំវាយគៀតឈឺ hero ខ្ញុំពេលត្រង់ហ្នឹងហើយអូខេអឺនេះតោះយើងធ្វើការស៊ីទៅសូនទេណាជាមួយចប់បាទហ្នឹង20យើងដាក់ system ចេះមើលហ្មងស្រួល50 100អានេះស៊ី random បាន1000ចាំមើលអស់ប្រព័ន្ធហ្នឹងវាបាន1000 1 50 50 50 100 20 50 20 20 20 50អូមើលតើអត់ឡើងទេអំបិលមួយសៀងប្អាប់ហើយអឺអានេះខ្ញុំស៊ី2ថ្ងៃបានប៉ុណ្្នឹង100អត់ដល់ជួប1000អីហើយមួយអូទឹកភ្នែក200អា200តើបញ្ចូលមួយអ្នកនរនេះមកជួនេះនេះមកជួតើបញ្ចូលមួយណា200អា អូចាប់ទៅគេអូហេរ៉ូបីហេរ៉ូតាអូចាប់ហើយ200អូខេអឺអញ្ចឹងសម្រេចទៅ យើងស៊ីអស់50បាន2040អ2460គោលអូខេបានរៀងគួរសមដែរគោប៉ុណ្ណេះគឺយើង អាចយកទិញ title ចំណាឆានមក យប់វាយធីមគេឆាតមកថាយប់នេះគេវាយ PK ហើយអញ្ចឹងគេឲ្យខ្ញុំទៅជួយវាយគេអូខេអឺយើងស៊ី hero នឹងរួចយើងស៊ី SM មួយទៀតចាំបន្តិចអូខេនេះគឺជា hero SM យើងត្រូវស៊ីតអញ្ចឹងនេះខ្ញុំមិនបាយរាប់ប្រអប់ទេទេ hero នេះដំបូងពាក់បាគូឥឡូវដាក់បាគូចេញហើយពងរៀបចំធ្វើសាន់នីប៉ុន្តែគ្រាន់ប្របាក់តិចសាន់នីនៅកោថ្មីបើថាខ្ញុំដឹងតម្លៃវាធ្លាក់ក្រោម20អី តែនៅឧដុង្គនេះលើពី20 23 20ដល់25អីហ្នឹងឯងតាមដែលយើងទិញឯងហើយក៏ពិបាករត់ទិញដែរតម្លៃ23มันជាស្រួលរកប៉ុន្មានទេពីខ្ញុំទៅខ្ញុំពងព្យាយាមស៊ីខីដើម្បីដាក់សាន់ឌីឲ្យហេរ៉ូហ្នឹងហ្នឹងហើយហេរ៉ូអ៊ីសាត់ខ្ញុំខ្ញុំយកចាញ់យកខីចាញ់ពី SM ហ្នឹងទេយកទៅស៊ីប៉ុន្តែគ្រាន់ថា item ខ្ញុំឲ្យមកគាត់ទាំងអស់ហើយខ្ញុំយកតែ Polina Shop ឯងដោយសារខ្ញុំត្រូវការ Polina Shop ដើម្បីធ្វើការចាក់ title អញ្ចឹងណានេះ item គាត់តែបានប៉ុណ្្នឹងទេណាឥឡូវយើងស៊ីទៅខ្ញុំដាក់ goal ចូល hero សិនចូលនេះអស់សិនចឹងអស់ហើយណាអូខេតាយ៉ានេះ103តង់ជាប់នេះមក GM ឡូវលេងឲ្យ1000ណាកូនកោថ្មីបាន1000 1000អូសบายចិត្តនោះ ផាច់ផាច់ផាច់ផាច់អូខេបាន1000ជាងដែរ1500 gold ដែរអញ្ចឹងបញ្ជូន gold របស់នេះមកយើងដក10 gold ទៅតុង hero ដើម្បីរត់ឆ្លងឆ្លងឡើងអូខេហើយនេះខ្ញុំស៊ីពី3ថ្ងៃខ្ញុំបានតែប៉ុណ្្នឹងទេព្រោះថ្ងៃខ្លះខ្ញុំស៊ីបានពេញ 200k ហ្នឹងថ្ងៃខ្លះក៏ស៊ីបានដែរហ្នឹងហើយហើយបានច្រើនជាងគេតាអា clear PK ហ្នឹងហើយដូចជាមួយ online ហ្នឹងអូស៊ីច្រើនអស់ទេបងហ្នឹង ហើយពណ៌នេះអីចង់បានក៏វាមិនសូវបានបានដែរព្រោះនេះយើងស៊ីឲ្យបើម្ចាស់គាត់ដែរនៅហេរ៉ូខ្ញុំខ្ទង់20ជាងហើយពងព្យាយាមស៊ីបណ្ដាបណ្ដាទៀតអូខេ item នេះដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងគឺយើងយកទុកដូរយកសានីហ្នឹងហើយហើយដូចជាខ្ទង់ប្រមាណដុំឯនេះបានបានសានីនេះតាមធម្មតាអស់ដូចជា250 250យើងបានសានី20 250ហ្នឹងហើយ ចឹង250បានសាន់នេះ20ចឹងខ្ញុំចង់ធ្វើឆាក់សាន់នេះមួយឈុតអស់នេះរៀងក្រាស់ដែរនេះហើយឥឡូវទៅបានប៉ុណ្្នឹងទេហើយយើងមិនទាន់ថាទៅដឹងថាស៊ីប្រហែលថ្ងៃទេបានមួយឈុតតែបើអត់សិនជាកណៃអត់គ្រប់ទេភ័យត្រូវការតែងថែមហើយហើយស៊ីនេះនេះធ្លាក់របស់ល្អបានតែ2ថ្ងៃហ្នឹងហើយបានមួយគូនេះហើយមួយគូនេះគឺ hero ខ្ញុំដែលស៊ីបានដែរបើ hero SM នេះមហាសូយហីមហាចង្រៃហ្មងនិយាយទៅស៊ីដែរបានតែទីបានតែ clear PK ហ្នឹងហើយហើយជាមួយនឹង កដុងឈាមហ្នឹងហើយអូយកតែអស់ទេកដុងឈាមមួយ clip PK ប៉ុន្តែពួកនេះអត់អត់ធ្លាក់ hero ខ្ញុំអា Eason មិនហ่าហ្នឹងហើយហើយបប2ក៏សាស៊ីបានណា hero នេះខ្ញុំស៊ីបានដូចជា4គូណា4គូខ្ញុំយកដាក់ hero ខ្ញុំមក2គូបាត់ហើយវាសបោបានអាវក្បាលខោដល់ពេលអញ្ចឹង hero ខ្ញុំពួកអាវ៉ា 78ឯនោះវាបបបែបមួយអញ្ចឹងពីម្ចាស់ hero គាត់មិនដឹងយកបបបែបពីធ្វើអីដែរពេលអញ្ចឹងវាខ្ញុំដកដាក់ hero ខ្ញុំខាសល់មិនទុកឲ្យម្ចាស់គេអូខេហើយ hero នេះបើយើងនិយាយពីសាច់លេងអស់ច្រើនមែនទែនហ្នឹងហើយដោយសារគាត់ចង់បានឈ្មោះខ្លួនឯងហ្នឹងហើយនេះចង់បានឈ្មោះខ្លួនឯងបែបហ្នឹងដល់ពេលអញ្ចឹងលេងអស់រឿងច្រើនហើយនេះ rap អីហ្នឹងសិតថានិយាយទៅតាំងពីចាប់ផ្ដើម build ដំបូងគឺខ្ញុំអ្នក build ទាំងអស់ hero នេះខ្ញុំអត់ចេះលេង SM ទេប៉ុន្តែបើឲ្យខ្ញុំ build ចេះ build ឲ្យគេបានហ្នឹងគេទៅតែគ្រាន់ថាយើងចាយពេល យើងចាយពេលចាយលុយរៀងចាយយើងទិញគេអ្នកទាំងអស់ទិញគេទៅរោ2 300ដុល្លារលេងបានតែមិនអ្នកទាំងអស់នេះបៀលខ្លួនឯងមិនតិចទេណាមិនតិចទេអូខេអ្នកទាំងអស់នេះអញ្ចឹងយើងនឹងព្យាយាមស៊ីអ្នកទាំងអស់គ្នាហើយជីទូទៅខ្ញុំស៊ីមួយថ្ងៃ400គីនឹងហេរ៉ូនេះ200ហេរ៉ូខ្ញុំ200អញ្ចឹងវាបាន800អានេះបាន800អញ្ចឹងនេះខ្ញុំអត់ទាន់ចាប់ចាញ់ពី E7 ខ្ញុំបានដាក់ទៀតទេអញ្ចឹងប្រហែលជាអាចបាន3ដុំ1 2 3 4 5ប្រហែលជាអាចបាន5ដុំហើយ អញ្ចឹងជាមួយតិចទៀតចាំយើងគុណមើលថាប្រហែលដុំអត់បាន អាក្បាក់ខោសាន់នេះព្រោះតាមធម្មតាដូចជា260មែនទេណា260មួយគ្រាប់អញ្ចឹង260មួយគ្រាប់អត់ឯងក្រាស់ដែរហ្នឹងហើយអូខេអញ្ចឹងអ្នកទាំងអស់នេះចំពោះអ្នកទាំងអស់នេះចង់ត្រឡប់មកលេងនៅឧដុង្គអូខេអ្នកទាំងអស់នេះអាចធ្វើការមកលេងជាមួយនឹងពួកខ្ញុំបានណាហើយតាមធម្មតាអ្នកលេងនៅឧដុង្គភាគច្រើនគឺអត់ចេះជេរម៉ៅគ្នាទេហ្នឹងហើយហើយគាត់ថាមករយៈក្រោយនេះតាក់ជើងរៀងសាហាវហ្នឹងហើយ ហើយប្រហែលជានៅនគរថ្មីអស់អ្នកតាក់ឯងដោយសារគាត់មកតាក់នោះដងម្ដងហើយយើងក៏មិនទាន់ដឹងថាលោកអស់លោកណាអ្នកតាក់ដែរនិយាយទៅគឺមហាចង្រៃប្រចាំពិភពលោកហើយហ្នឹងហើយឃើញគេលេងសบายកន្លែងណាតាក់កន្លែងហ្នឹងអូខេអូខេអញ្ចឹងចំពោះការស៊ីនៅ Goldback Key មានប៉ុណ្្នឹងណាអូខេអរគុណបាយបាយ